ប្រិមិត្តជាទីមេត្រី ក្រោយឃើញលោកស្រីត្រីដាណាធ្វើរឿងនេះដាក់ព្រំសំណាង ពេលទៅប្រកួតនៅថៃធ្វើឲ្យសេងមង្គលតបចិត្តមិនបានលន់មាត់សរសើរ ជាការពិតខ្លាំងណាស់ជឿជាក់ថាប្រិមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយពីកីឡាករប្រដាល់ដ៏ល្បីឈ្មោះខ្លាំងមួយរូបមានឈ្មោះថាព្រំសំណាងមានវ័យ30ឆ្នាំទម្ងន់75គីឡូកម្ពស់1.83ម៉ែត្រធ្លាប់បានប្រកួតដល់ទៅ117ដងឈ្នះរហូតដល់ទៅ112ដងទៅហើយចាញ់តែ2ដងគត់ហើយស្មើចំនួន3ដង ពិតជាមិនធម្មតាឡើយយ៉ាងណាមិញក៏លេចមកមើល នៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2023នេះកីឡាករ ប្រដាល់ល្បីឈ្មោះព្រំសំណាងត្រូវបានឡើងប្រកួត សង្វៀនជាមួយជើង ខ្លាំងរបស់អង់គ្លេសគឺជាគូទី6គឺកីឡាករមានឈ្មោះថាថូម៉ាស់នៅលើសង្វៀន Thai Fight ជាលើកដំបូងសម្រាប់កីឡាករខ្មែររូបនេះដោយឡែកទៀតសោតក្រោយពេលបានឃើញបែបនេះហើយស្រាប់តែលោកស្រីត្រីដាណា បានប្រកាសផ្ដល់ប្រាក់ រង្វាន់លើកទឹកចិត្តជូនដល់ព្រំសំណាងចំនួន1000ដុល្លារភ្លាមភ្លាមតែម្ដងដោយនៅក្នុងនោះលោកស្រីបានសរសេររៀបរាប់ថានាងខ្ញុំ ជួយលើកទឹកចិត្តកីឡាករ ព្រំសំណាង1000ដុល្លារដើម្បី ជាមធ្យោបាយទៅប្រកួតនៅថៃហ្វាយលើក ដំបូងនៅថ្ងៃទី5ខាងមុខនេះ។ឮថាគាត់ជាជាងកាត់សក់ តែវាយខ្លាំងនាងខ្ញុំ លើកទឹកចិត្តតស៊ូបន្តទៀតដើម្បីគុណខ្មែរអរគុណសម្រាប់ការខិតខំកន្លងមកក្រោយពីឃើញបែបនេះស្រាប់តែគេបានឃើញលោកសេងមង្គល បានពោលពាក្យទាំងនេះថាចំពោះអ្នកដែលចង់ប្រសិនបើចង់ឈឺឆ្អែលនិងលើកស្ទួយប៉ុន្តែมันមានអ្វីជាការឧបត្ថម្ភទេ គួរណាស់តែសៀបែបនេះទៅ វាក៏ជាការចូលរួមចំណែក ហើយលើកទឹកចិត្តចំពោះអ្នក ដែលបានឧបត្ថម្ភដល់កីឡាករដើម្បីឲ្យមានការខិតខំប្រឹងប្រែងបន្តទៀតឃើញពិតជួយពិតខ្មែរជួយខ្មែរអរគុណចែដែលជួយ ដល់វិស័យកីឡាឃើញបែបនេះហើយក៏មានមហាជនជាច្រើន like និង share គាំទ្រចំពោះការលើកឡើង របស់លោកសេងមង្គលផងដែរ។